លើកទី1ទើបតែបង្ហាញស្នាមសាក់ស្រាប់តែពេលនេះអ៊ីអ៊ីធ្លាក់ខ្លួនឈឺលើកដំបងរហូតម្ដាយពោលពាក្យថានិយាយដល់ឈ្មោះអ៊ីអ៊ីអ្នកលេងបណ្ដាញសង្គម TikTok ច្បាស់ជាស្គាល់គាត់ជាមិនខាន ដោយនាងនិយាយនិងអានខ្មែរមិនសូវច្បាស់នោះឡើយតែអ្វីទាំងនេះ បែរជាធ្វើឲ្យមានអ្នកចូលចិត្តនាងច្រើនទៅវិញ រួមផ្សំនឹងរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាងផងនោះអ៊ីអ៊ីជាកូនកាត់ខ្មែរកូរ៉េមួយរូបរស់នៅប្រទេសកូរ៉េខាងត្បូងហើយកាលពីយប់ថ្ងៃទី20ខែមករាឆ្នាំ2022កន្លងទៅនេះរូបនាង បានធ្វើដំណើរទេសចរមកកាន់ប្រទេសខ្មែរធ្វើឲ្យផ្អើលអស់អ្នកគ្រប់គ្រងជាច្រើនមកទទួលស្វាគមន៍នាងរួមទាំងអ្នកសារព័ត៌មានទៅសម្ភាសទៀតផង ថ្មីថ្មីនេះទៀតសោតក្រុមហ៊ុនម្ដាយរបស់នាង EEW9 ទើបតែទទួលបានតារាចម្រៀងតុងច័ន្ទសីមាធ្វើជាទូតសុឆន្ទៈដែលពិធីចុះកិច្ចសន្យាធ្វើឡើងនៅសន្តាគារសុខាភ្នំពេញកាលពីថ្ងៃទី30ខែឧសភាឆ្នាំ2022ខណៈលោកយឹមតាស្រង់ក្លាយជានាយកប្រតិបត្តិក្រុមហ៊ុនមួយនេះនោះនៅក្នុងពិធីនោះគេឃើញវត្តមានម្ដាយរបស់នាងស្លៀកពាក់យ៉ាងសមសួន មើលទៅ ពិតជាស្រស់ស្អាតខ្លាំងណាស់ តែ គេមិនដឹងថាអ៊ីអ៊ីបានមកខ្មែរជាមួយនឹងម្ដាយរបស់នាងឬយ៉ាងណានោះទេយ៉ាងណាមិញបើក្រឡេកទៅមើលនៅថ្ងៃទី4ខែមិថុនាឆ្នាំ2022នេះមហា ជនជាច្រើនមានការភ្ញាក់ផ្អើលនិងស្លុតចិត្តជាខ្លាំងក្រោយទទួលបានដំណឹងថាពេលនេះអ៊ីអ៊ីឈឺធ្ងន់ដោយសារតែពោះវៀនដុកខ្នែង រហូតត្រូវវះកាត់ ក្រោយកូនស្រីឈឺធ្ងន់ត្រូវសម្រាប់ព្យាបាលនៅក្នុងមន្ទីរពេទ្យបែបនេះ ស្រាប់តែអ្នកម្ដាយរបស់អ៊ីអ៊ីបានខលទៅសួរសុខទុក្ខកូនស្រីហើយឆ្លៀតពោលពាក្យយ៉ាងក្តុកក្តួលបែបនេះថាកូនម្ដាយកូនមាសកូនពេជ្រតាំងពីតូចរហូតដល់ធំមិនដែលឈឺទេលើកទី1ហើយ តាមរយៈនេះ អ្នកគ្រប់គ្រងជាច្រើន បានជូនពរស្រដៀងស្រដៀងគ្នាថាអ៊ីអ៊ីបងជូនពរឲ្យឆាប់ជាណាឆាប់មកធ្វើក្រមុំលេខលក់ឲ្យបងបានសោយទៀតណាកូនក្រមុំដ៏ស្អាតជាងគេ គួរបញ្ជាក់ថាកាលពីថ្ងៃទី26ខែឧសភាឆ្នាំ2022កន្លងទៅនេះ EE ទើបតែ live វីដេអូហើយឆ្លៀតបង្ហាញរូបស័ក្តិនៅលើដៃនៅចន្លោះដើមទ្រូងនិងក ដល់អ្នកតាមដានរបស់ខ្លួននោះ ស្រាប់តែពេលនេះទទួល ដំណឹងថា នាងធ្លាក់ខ្លួនឈឺលើកទី1តែម្ដងចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ